អញនោះតារាចម្រៀងសូណូតបបែបនេះក្រោយមានអ្នកខមមិនថា បាបណាស់បង្កើតកូនហើយមិនចិញ្ចឹមនេះជាលើកដំបូងដែលគេបានឃើញតារាចម្រៀងរូបសង្ហាលោកសូណូតបទៅកាន់អ្នកបញ្ចេញមតិរឿងអតីតគូស្នេហ៍របស់លោកគឺអ្នកនាងច័ន្ទសុផានីសូមឲ្យលោកជួយចិញ្ចឹមកូនស្រីព្រោះសពថ្ងៃអ្នកនាងមិនមានលទ្ធភាពហើយថែមទាំងមានជំងឺផ្លូវចិត្តទៀត។ ជឿជាក់ថាអ្នកគ្រប់គ្រងប្រកាសជាបានដឹងហើយថាមួយរយៈចុងក្រោយនេះអតីតគូស្នេហ៍របស់តារាចម្រៀងសូណូគឺអ្នកនាងច័ន្ទសុផានីបានប្រកាសតាមបណ្ដាញសង្គមសុំឲ្យលោកជួយចិញ្ចឹមកូនស្រីដែលមានវ័យជិត14ឆ្នាំដោយអះអាងថាលោកបានគេចវេះមិនទទួលខុសត្រូវចំពោះកូនទាំងដែលលោកមានលទ្ធភាពទូធាមិនត្រឹមតែប៉ុណ្ណោះអ្នកនាងក៏ចង់ស្វែងរកជំនួយ ផ្នែកច្បាប់ចម្ពោះរឿងនេះព្រោះពេលនេះអ្នកនាងអស់ជំរើសហើយក៏មិនចង់ឲ្យកូនស្រីដែលកំពុងបន្តការសិក្សាបាត់បង់អនាគតដែរអ្វីដែលគួរឲ្យកត់សម្គាល់ត្បិតតែអតីតគូស្នេហ៍បានលើកឡើងបែបនេះក្តីតែគេមិនបានឃើញតារាចម្រៀងសូណូឆ្លើយតបអ្វីឡើយពលលោកនៅបន្តរក្សាភាពស្ងប់ស្ងាត់ដោយមិនបានបកស្រាយរឿងនេះឡើយ។ប៉ុន្តែថ្មីថ្មីនេះមានអ្នកលេងបណ្ដាញសង្គមមួយចំនួនបានចូលទៅខមមិននៅក្នុងការបង្ហោះរបស់តារាចម្រៀងសម្បូរស្រអែមរូបសង្ហានេះ។ ដោយនិយាយថា បង្កើតគេឲ្យមិនចិញ្ចឹមគេ បាបធ្ងន់ណាស់បើស្រីណាក្រោយហ៊ានយកត្រៀមខ្លួនទៅអ្នកខ្លះក៏និយាយថា បង មិនក៏មិនបកស្រាយតិចទៅហេតុអីនៅស្ងាត់ឈឹងចឹងជាមួយនឹងការ comment របស់អ្នកលេងមើលដៃសង្គមជាច្រើនតារាចម្រៀង Sono បានឆ្លើយតបយ៉ាងខ្លីថាការពិតនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ថាតារាចម្រៀងសូណូបានភ្ជាប់ស្នេហ៍ជាមួយអតីតតារាសម្ដែងនិងជាពិធីការនីច័ន្ទសុផានីកាលពីជាង10ឆ្នាំមុនដោយទទួលបានចំណងដៃកូនស្រីមួយដែលមានឈ្មោះថាកែច័ន្ទមនីផ្កាដែលពេលនេះនាងមានវ័យជំទង់ទៅហើយ នេះជាលើកដំបូងហើយដែលគេបានឃើញអតីតគូស្នេហ៍លោកសូណូបានប្រកាសសុំការទទួលខុសត្រូវក្រោយរឿងនេះស្ងប់ស្ងាត់រាប់ឆ្នាំដែលធ្វើអ្នកគាំទ្រខ្លះភ្ញាក់ផ្អើលព្រោះមិនធ្លាប់ដឹងថាតារាចម្រៀងសូណូមានកូនធំបែបនេះឡើយ។